ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែលមិន ជួយជួយអើឯងឯងចង់ចង់ចង់មកមកមកមកមកខំកូនតូចម៉ែម៉ែឆាប់ដឹងខ្លួនឡើងម៉ែនេះតូចគាត់មានរឿងអីនឹងមិនគាត់ដួលស្លាប់ចឹងកូនតូចម៉ែតិចតិចបាត់ឈឺហើយតែបើម៉ែចង់បាត់ឈឺតើតម៉ែធ្វើតាមខ្ញុំណាអើយគួយលែ អ្នកមីញ៉ាំហ្នឹងណាចាឆ្ងាញ់ នៅនេះកូនកូនតូចខ្ញុំស្មានតលាក់ត្រឡប់ទៅវិញទេតាអញ្ចឹងលាក់នៅញ៉ាំបាយមួយពួកខ្ញុំសិនណាហើយលាក់ចូលចិត្តញ៉ាំម្ហូបបែបម៉េចព្រោះថាខ្ញុំស្លអត់ចូលចិត្តដាក់ប៊ីចេងច្រើនទេលាក់ញ៉ាំបានអត់អត់អីទេខ្ញុំញ៉ាំអីក៏បានដែរឲ្យទៅតូចធ្វើខ្ញុំញ៉ាំបានទាំងអស់ចាំម៉ែ ខ្ញុំចុះទៅក្រោមធ្វើម្ហូបសិនណាទៅទៅចុះកូនតូច បាយបានច្រើនកូនមលេងម៉ែថ្ងៃហ្នឹងណាក៏ព្រោះតែចង់ឲ្យម៉ែញ៉ាំបាយបានច្រើន ច្រើន ហើយម្យ៉ាងទៀតណានៅពេលដែលខ្ញុំឆ្លៀតពេលត្នេខ្ញុំនឹងមលេងម៉ែបានញឹកញាប់ក៏ព្រោះអត់ចង់ឲ្យម៉ែហ្នឹងណាអត់សុខហ្នឹងណាអញ្ចឹងអញ្ចឹងមីងនឹងនឹងនិយាយលេងជាមួយនឹងក្មួយក្មួយលាក់ឲ្យបានច្រើន តែតែឥឡូវនេះ ក្មួយលាក់ត្រូវតែហូបហូបបាយឲ្យបានច្រើនដែរណា មែនទេលះញ៉ាំច្រើនច្រើនទៅណាមិនចាំបាច់ខ្លាចចិត្តម៉ែហើយនឹងខ្ញុំទេហៅឡូបាទជំរាបសួរបងបាទនឹងឯងបងខ្ញុំជាអ្នកកំង បាទបងអញ្ចឹងកុំឲ្យបងពិបាកចាំខ្ញុំចេញទៅផ្លូវធំហ្មងណាព្រោះថាខ្លាចបងមករកខ្ញុំអត់ឃើញវិញហ្នឹងហើយបងអញ្ចឹងចាំពេលខ្ញុំទៅដល់នោះខ្ញុំខលទៅបងណាបាទបងអរគុណច្រើនឡែខ្ញុំខ្ញុំផ្ញើម៉ែជួយមើលផងណាខ្ញុំទៅយកអីវ៉ាន់នៅខាងក្រៅតិចតិចទៀតខ្ញុំនឹងប្រចាំមកវិញម៉ែខ្ញុំទៅសិនណាម៉ែ គុនទូចទៅចុះណា តែតែគុនទូចត្រូវតែបញ្ញាប់មកវិញមកមកហុកបាយជុំគ្នាព្រក់ព្រក់សំឡនេះវាឆ្ងាញ់ណាគុនទូច បាទម៉ែខ្ញុំទៅសិនម៉ែចាគុនគុនទូចទៅចុះ ក្មួយលេអាមីងមីងមីងឈឺជំនោមអញ្ចឹងមីងមីងទៅប្រគុណបន្តិចសិនណា ចាំមីង ជូននំរួចហើយអញ្ចឹងយើងយើងហូបបាយបន្តទៀតណោះបាយបាយនេះមិនក៏ប្រៃម៉ែហ៎សំឡអូអូយ មួយមួយលាក់អាមីងមីងមីងហឺខ្លាំងណាជួយជួយជួយយកទឹកឲ្យមីងបន្តិចមកណាមួយលាក់មីងមីងមីងហឺទុកមួយលាក់ទឹករត់រត់ទឹកសិនអឺ អីហើយណាកុំមកធ្វើចរិតឆ្កួតដាក់ខ្ញុំនៅពេលដែលតូចមិននៅណាមីមីហល់មីមីមិនចង់ហូបទឹកណាក្មួយលាក់ខ្ញុំមិនអោយមិនមិនអញ្ចឹងមីមីមីហល់ណាក្មួយក្មួយលាក់មិនមិនអោយមីហូបហូបទឹកអញ្ចឹងនេះទឹកហល់ឡូបើមិនធ្វើចរិតគួរឲ្យធុញបែបនេះទេខ្ញុំក៏មិនធ្វើបែបនេះទៅដែរអូយនេះនេះនេះក្មួយក្មួយលាក់និយាយនិយាយពីអីហ៎មីមីមីអត់យល់ទេ ផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ទឹកបរិសុទ្ធកម្ពុជា ទឹកពិសា និងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាក៏ជុលឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបងមិនធ្វើចរិតគួរឲ្យធុញបែបនេះទេ ខ្ញុំក៏មិនធ្វើបែបនេះទៅដែរអូយនេះនេះនេះក្មួយក្មួយលាក់និយាយនិយាយពីអីហ៎មីមីអត់យល់ទេមនុស្សដូចខ្ញុំមិនដែរចេះធ្វើល្អដាក់ណាណាហើយកុំឲ្យខ្ញុំអស់ការអត់ផងបើមិនចង់ឲ្យខ្ញុំធ្វើបាបខ្លាំងជាងនេះមកមកអមីងសុំទឹកហុំមកណាមួយលក្ខណាសំមុខហើយ បាយលែនេះទឹកនេះនេះទឹកម៉ាក់ម៉ាក់ញ៉ាំទឹកនេះទៅណាមីងពិសាទឹកនឹងទៅណាអាំងនឹងបាត់ហិលមីងពិសាទឹកនឹងទៅណាអាំងនឹងបាត់ហិលកុំឲ្យហិលចាំមីងពិសាទឹកនឹងទៅណាអូហេតុអីក៏តូចមកលឿនម៉េច អស់គឺខ្ញុំយកអីវ៉ាន់នៅផ្លូវធំមកនេះតាអស់ហើយចុះម៉ែកាត់អីកូនតូចកូនតូចណាម៉ែម៉ែម៉ែម៉ែហឹលម៉ែម៉ែហឹលណា មុនហ្នឹងគាត់ញ៉ាំចាំម្ទេសហើយខ្ញុំក៏ចាក់ទឹកជូនគាត់អូអឺហើយមុនហ្នឹងខ្ញុំបានចាក់ទឹកជូនគាត់ហើយគាត់អត់ប្រយ័ត្នគាត់ធ្វើកពុបអត់អីចាំខ្ញុំដាក់ជូនក៏បានដែរ មិនចាំបាច់ទេខ្ញុំខ្ញុំអរគុណលះណាម៉ែម៉ែម៉ែបាត់ហិលហើយនៅអូអូម៉ែម៉ែបាត់តែនៅនៅនៅតិចតិចណានៅហិលតិចតិចកូនតូចអញ្ចឹងម៉ែទៅខាងមុខទៅណាចាំខ្ញុំយកអីជូបមាត់ម៉ែឲ្យបាត់ហិលណាតាមម៉ែតា ខ្ញុំអត់ចង់ទៅវិញសោះតែក៏ព្រោះតែថ្ងៃនេះវាល្ងាចពេកហើយហើយណាមួយខ្ញុំក៏ប្រញាប់ទៅផ្ទះដែរម៉ាក់ប៉ាក៏គាត់បារម្ភតែខ្ញុំអត់ចង់សោះខ្ញុំចង់នៅលេងជាមួយនឹងអ្នកមីងចង់ធ្វើឲ្យគាត់សុបាយចិត្តពេលដែលគាត់សុបាយចិត្តខ្ញុំក៏សុបាយចិត្តដូចគ្នាលែខ្ញុំអរគុណណាស់ដែលបានឆ្លៀតពេលទៅនេមកលេងខ្ញុំហើយនឹងម៉ែខ្ញុំរំភើបចិត្ត ហើយមិនដឹងថាគួរនិយាយមិនឲ្យសមចាំបាច់គួរសមអីដល់ថ្នាក់ហ្នឹងហ៎មកពីខ្ញុំស្រឡាញ់និងអាណិតអ្នកមីងហើយណាមួយខ្ញុំក៏ឃើញតូចហត់ច្រើនហើយណាមួយការងារតូចក៏ច្រើនទៀតអញ្ចឹងខ្ញុំចង់នៅមើលថែអ្នកមីងហ្នឹងណាអូនតូចអាម៉ែម៉ែម៉ែរមួយដេកហើយម៉ែម៉ែម៉ែចង់ចុះទៅដេកនេះ អ្នកមានកើតអីអ្នកមានអស្រួលខ្លួនណាអូអូអូទេមីមីមីមីងងុយដេកមីមីមីចង់ចុះទៅដេកអញ្ចឹងអត់អីទេចាំពេលយប់ខ្ញុំខតលេងគាត់ម្ដងទៀតអញ្ចឹងអត់អីណាខ្ញុំទៅសិនឯងអូផ្លិចអ្នកមីងកុំផ្លិចលេបថ្នាំ ពេលដែលញ៉ាំបាយហើយផងណាតើសិនមែនណាខ្ញុំអរគុណណាស់ដែលបានជួយរំលឹកម៉ែទៅទេ ក្តីឈប់សិនខ្ញុំមានរឿងចង់សួរនាងចង់ធ្វើអីញ៉ាំគ្មានអីឲ្យនាងសួរឯងហេតុអីបានជាគ្មាននាងច្បាស់អត់ចង់និយាយពីអីធ្វើពើជាមិនដឹងផងហ៎នាងឆ្លើយមកនាងចង់បានអីនាងលួចមើលម៉ែស្អាតជាមួយនឹងតូចនាងនាងចង់បានអីឲ្យប្រកាន់ ខ្ញុំខ្ញុំអត់មានអីទេខ្ញុំគ្រាន់តែដើរកាត់ផ្ទះគេហើយមើលឃើញដល់ចៃដន្យអត់មានចេតនាចង់គិតអីផ្សេងទេនាងកុហកខ្ញុំចាប់អារម្មណ៍តាំងពីថ្ងៃដំបូងនៅពេលដែលតូចទៅយកអាវជាមួយនឹងម៉ែស្អាតខ្ញុំឃើញកសៅភ្នែកនាងគឺចាប់អារម្មណ៍លើតូចនាងកុំកុហកខ្លួនឯងអីដើម្បីឲ្យអស់ការសង្ស័យខ្ញុំសូមប្រាប់នាងណា ខ្ញុំជាមួយនឹងតូចគឺស្រឡាញ់គ្នាហើយ ហើយត្រូវតាំងស្មារតីឲ្យបាននឹងននណាពេលដែលលឺហើយអឺកុំស្រឡាញ់មនុស្សប្រុសដែលមានម្ចាស់ព្រោះអ្នកដែលឈឺចាប់គឺជានាង មិនមែន ជាខ្ញុំទេ ហើយកុំបំពេញណាព្រោះខ្ញុំមិនត្រូវការប្រកួតប្រជែងជាមួយនឹងអ្នកណាទេ នាងនៅតែមិនទាន់ដឹងពីតំណែងតំណងខ្ញុំជាមួយនឹងតូចទេត្រូវទេខ្ញុំប្រាប់ទៅ កុំស្រឡាញ់តូចអីអត់បានកែកុំឲ្យខ្លួនខ្លាចជាជនរងគ្រោះព្រោះតែស្រឡាញ់គេម្នាក់ឯងហើយកុំបំពេញឲ្យសោះនេះនាងត្រឹមតែជាជាងកាត់ដេរតែប៉ុណ្ណោះបានណាឈប់និយាយទៅខ្ញុំគ្រាន់តែដាស់តឿននាងឯងកុំឲ្យសោះណាកុំហ៊ានលុបផ្ដេផ្ដាស់ បើហ៊ានលុកប្រយ័ត្នរលាកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាកូជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបើហ៊ានលុកប្រយ័ត្នរលាក ជ្រាបទុកជាព័ត៌មានណា Do you understand ខ្ញុំនឹងយល់ព្រមបើសិនជាបេះដូងខ្ញុំលែងមានក្តីស្រឡាញ់ទៀតល្អ bơi mà vậy mà tao cả đây ăn đơn đai nhưng có bông tại đai hồ mà chặt chặt nâng khẩy lô miên trên phương mà tôi đai ừ chẳng ឲ្យខ្ញុំជួយមើលសិនហើយព្រោះថានៅនឹងអត់មានជាងធ្វើម៉ូតូខ្ញុំថាមិនអីទេចាំខ្ញុំដើររកមើលផ្លែតទៀតទៅកុំឲ្យរំខាន បងឯងទៅធ្វើការយឺតទេក្មួយក្មួយក្មួយជាងកាត់កអាវអាគឺគឺគឺមីងតើកុំកុំធ្វើអញ្ចឹងអីណាឲ្យឲ្យឲ្យកូនតូចហ្នឹងជួយជួយទៅ ក្រែកក្រែលោបានឆេះអានឹងបានបានជីណាព្រោះព្រោះកូនតូចមកដល់មកដល់ចិត្តកន្លែងធ្វើការហើយណា អូនោះនោះអាអាផ្ទះផ្ទះមួយខ្ពស់ខ្ពស់ជាងគេនោះគឺគឺជាកន្លែងដែលកូនតូចនេះវាធ្វើការហើយអើយខ្ញុំថាចាំខ្ញុំទៅរកខ្លួនឯងវិញល្អជាង បងទៅជាមួយម៉ែបងមុនទៅណាសុសិន ខ្ញុំធ្វើការនៅនឹងយូរហើយហើយខ្ញុំដឹងថានៅនេះអត់មានជាងម៉ូតូទេជឿខ្ញុំហ្នឹងណាបើសិនជាតម្រាំតាហោជាងម៉ូតូហ្នឹងគឺប្រកាសជាយូរហើយអញ្ចឹងឲ្យខ្ញុំជួយមើលណាត្រូវហើយណាក្មួយក្មួយឲ្យឲ្យកូនតូចជួយមើលទៅណាកូនតូចពូពូពូកែខ្លាំងណាស់ នេះហើយកូនកូនតូចចឹងកូនព្រួយប្រកែកខ្លាំងណាអរគុណមកដល់ខ្ញុំឆេះហើយឃើញអត់ខ្ញុំថាឆេះគឺឆេះអញ្ចឹងនាងអាចទៅបានណាអរគុណ ឆ្លូប្រហែលល្ងាចអីចាំផឹកស្អែកគឺខ្ញុំប្រញាប់ទៅផ្ទះតែខ្ញុំចង់កាត់ឥឡូវនេះពេលនេះម៉ោងនេះនាទីនេះចង់ធ្វើអីនឹងខ្ញុំប្រាប់ហើយថាខ្ញុំអត់កាត់ទេឥឡូវល្ងាចអីទៅវិញសិនទៅនេះនាងដេញខ្ញុំហ៎មិនមែនបានអីចឹងទេបើមិនបានអីចឹងកាត់មកខ្ញុំប្រាប់ហើយថាខ្ញុំរវល់ប្រញាប់ទៅផ្ទះ ខ្ញុំទទួលយកបានទេនាងមិនបាច់ចង់កិច្ចពីខ្ញុំទេទោះជានាងកិច្ចក៏កិច្ចបំផុតដែរចង់និយាយពីអីចង់និយាយពីអីហ៎ល្ងាចមុនខ្ញុំបានប្រាប់នាងហើយតា ថាខ្ញុំជាមួយតូចគឺស្រឡាញ់គ្នា ពួកយើង បានចែកក្តីស្រឡាញ់គ្នាទៅវិញទៅមករហូតដល់ខ្លាចទៅជាសង្សារនឹងគ្នាប្រាប់ខ្ញុំធ្វើអី ខ្ញុំអត់មានបានសួរទេហើយចង់ទៅតាក់ទងជាមួយណាគឺជារឿងផងអ្នកនាងឯងហេតុអីថាពាក់ព័ន្ធសកម្មភាព កសែវភ្នែកបានបញ្ជាក់ចេញមកខាងក្រៅថាមនុស្សស្រីម្នាក់កំពុងតែស្រឡាញ់គេម្នាក់ឯងខ្ញុំចង់ប្រាប់នាងឲ្យដឹងជាលើកទី2ថា ខ្ញុំជាមួយនឹងតូចជាសង្សារនឹងគ្នា ហើយស្រីណាមិនដឹងទេ តែស្រីខ្ញុំណា គឺមិនអាចមានជនទី3ដាច់ខាតគឺវាដូចកណាត់នេះអញ្ចឹងពេលដែលធ្លាក់ដល់ដីគឺខ្ញុំជន់វាហើយខ្ញុំធ្វើល្អដាក់តូចហើយនឹងម្ដាយតូចគឺជាការស្រឡាញ់ចេញមកពីចិត្តរហូតដល់ពួកយើងមានថ្ងៃនេះពេលនេះប្រហែលជានាងអាចដឹងរឿងច្បាស់ជាងមុន ចូលឯកគៀនសិនទៅបើកផ្លូវឲ្យខ្ញុំជាមួយនឹងតូចដើរផងនិយាយចាប់នៅនៅ នាងចង់ស្ដាប់ឆាតខ្ញុំជាមួយនឹងតូចស្វិតសិតអត់ឈប់និយាយភ្លាមហើយចេញទៅវិញខ្ញុំដឹងថានាងកំពុងមានចិត្តលើតូចតែឈប់ទៅណាទោះជាខំប្រឹងក៏វាមានបានកាយដែរពួកយើងបានខ្លាចទៅជាសង្សារគ្នាហើយ គ្រប់យ៉ាងវាមិនអាចទៅរួចទេពួកយើងទាំងពីរបានខ្លាចជាសង្សារគ្នាហើយអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាកូជុលឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងអរគុណមេអរគុណដីដែលអរខ្ញុំខ្លាចជាកូនគ្រប់យ៉ាងវាមិនអាចទៅរួចទេ ពួកយើងទាំងពីរបានខ្លាចជាសង្សារគ្នាហើយហើយក៏វាមិនអាចទៅរួចដែរដែលតូចមកយកមនុស្សដូចជានាងគ្មានផ្លូវទេ មកម៉ូស្រអាតតស្រអេស្រអេកកកស្រស្រអាយើងអានថាអានថាយ៉ាងម៉េចទៅអាកូនទូចមៀតតិកាអូអូមៀមៀតតិតិកាមៀមៀតតិតិកា បាទណែកុកគុនតូចអានោះនោះឡានអ្នកអ្នកណាគេហ្នឹងហ៎អ្នកអ្នកណាគេទៅខ្ញុំមិនដឹងដែរម៉ែ មីងអឺហើយស្មាននេះហើយលាក់នៅមកទីនេះទៀតអ្ហាអឺអឺនេះផ្អែមធ្វើផ្ទាល់ដៃមានស្ករត្នោតថ្មីថ្មីឈ្ងុយឈ្ងុយហើយមានខ្ទិះដូងច្រើនណាស់ណាហើយអត់សូវផ្អែមទេល្អដល់សុខភាពសម្រាប់មនុស្សចាស់ដូចជាអ្នកមីងខ្ញុំរំខានលាក់ពេកទេដែល ឲ្យយកផ្អែមមកឲ្យម៉ែស្អាតអរគុណអីទៅនេះខ្ញុំខានធ្វើវាយូរហើយហើយក៏ឆ្លៀតយកមកឲ្យអ្នកមីងហ្នឹងណានិយាយអញ្ចឹងអអ្នកមីងក៏ញ៉ាំបាយហើយនៅអម៉ែក៏តាមតែភាសាឲ្យមុននេះឯងមីងអត់អត់ចង់ហូបបង្អែមនឹងទេមីងមីងចង់ហូបអីផ្សេងពីនឹងមីងសាក់ភ្លក់តិចទៅឆ្ងាញ់ណាស់ អត់អត់ទេណាក្មួយលាក់មីងមីងអរគុណហើយ តែតែមីងអត់ចង់ហូបវាទេបើមីងអត់ញ៉ាំណាខ្ញុំឲ្យប្រុសតូចញ៉ាំឯណា ជំនួយអីអត់អីទេគ្រាន់ឈឹកម៉ែអរគុណច្រើនណាស់អូយអត់អីអរគុណច្រើនទេណាតូច ដែលមានម្ចាស់ព្រោះអ្នកដែលឈឺចាប់ហ្នឹងគឺជានាង មិនមែនជាខ្ញុំទេហើយកុំបំពេញណាព្រោះខ្ញុំ មិនត្រូវការប្រកួតប្រជែងជាមួយនឹងអ្នកណាទេអូឈឺក្បាលអូអូជាមួយយីអត់អីគ្រាន់ឈឺក្បាលអរគុណច្រើនណាស់គេអាចហាមឃាត់ខ្ញុំមិនឲ្យស្រឡាញ់តូចបានតែគេមិនអាចហាមឃាត់បេះដូងខ្ញុំឲ្យឈប់ស្រឡាញ់តូចបានទេ ក្តីស្រឡាញ់មួយនេះហេតុអីបានត្រឹមតែភាពឈឺចាប់ខ្ញុំចង់ដកគេចេញពីបេះដូងមួយនេះហេតុអីក៏ពិបាកយ៉ាងនេះ Hmm. រៀបរៀបសិភៅឲ្យកូនតូចឲ្យឲ្យស្អាតស្អាតអូយស្អាតហើយស្អាតហើយអូអូយជពូកូនតូចអាកូនតូចម៉ែម៉ែម៉ែជពូម៉ែម៉ែចង់ទៅបន្ទប់ទឹកអូម៉ែចង់ទៅបន្ទប់ទឹកហ៎ម៉ែម៉ែម៉ែជពូណាម៉ែចង់ទៅបន្ទប់ទឹក ម៉ែម៉ែម៉ែចង់ទៅបន្ទប់ទឹកឥឡូវនេះម៉ែទ្រាំទ្រាំអត់បានទេចាំតិចណាម៉ែខ្ញុំដើរកាត់មុខនេះលឺអ្នកមីងក៏ចង់ទៅបន្ទប់ទឹកត្រូវអត់តែតែតែតែតែម៉ែចង់ឲ្យឲ្យកូនតូចជូនជូនម៉ែទៅបន្ទប់ទឹកវិញតែមកទៅតូចប្រហែលជាមានការងារច្រើនហើយតូចនៅធ្វើការងារបន្តទៀតចោះ ទុកឲ្យខ្ញុំជាអ្នកជូនមីងទៅទុកទឹកក៏បានដែរប៉ែប៉ែខ្ញុំអរគុណអ្នកលាក់ណាមួយខ្ញុំក៏រវល់ការងារច្រើនដែរចឹងខ្ញុំសុំផ្ញើឲ្យស្អាតទៅបន្ទប់ទឹកផងណាអាឡូលោកនាយកបានលោកនាយក ម៉ែអឺខ្ញុំមានការប្រញាប់ទៅខាងក្រៅតិចអញ្ចឹងម៉ែចាំខ្ញុំមិននឹងណាម៉ែកុំទៅណាអសោះណាម៉ែអញ្ចឹងកូនគូចទៅចុះណាម៉ែម៉ែម៉ែអាចនៅម្នាក់ឯងបានបាទម៉ែចាំខ្ញុំមើលថែគាត់ឲ្យណាបាច់បារម្ភទេហើយទៅធ្វើការងាររបស់តូចឲ្យចប់ចោះទុកចិត្តលើខ្ញុំមើលម៉ែខ្ញុំលើសិនណាម៉ែ គុំគុំតូចគុំតូចទៅចង់ណាតែតែតែត្រូវបញ្ញាប់មកវិញដើម្បីហូបហូបបាយជុំគ្នា បាទម៉ែខ្ញុំនឹងបញ្ញាប់មកវិញ ចង់ចង់នៅជាមួយកូនតូចនោះធ្វើបើកអីចូលទៅខ្លាចខ្លាចណា ចង់ចង់ឲ្យកូនតូច មកមកឈរចាំនៅមុខបន្ទប់ទឹកឈរចាំមិនខ្មិចបន្ទប់ទឹកស្រីហ្នឹងតើឈរចាំមិនកើតតែតែពីមុន កូនតូចមកមកមកឈរចាំបានតើវិញខ្ញុំមិនដឹងថាពីមុនណាចូលមកតាមណែតែសំខាន់ណាថ្ងៃហ្នឹងតូចអត់នៅទេតូចទៅក្រៅទៅនិយាយមួយភ្ញៀវបាត់ហើយហើយគាត់មកឈរចាំនៅមុខហ្នឹងមិនសួរច្រើនពេកចឹងធុញណា100មីលានសំណួរអីហីដីស្រលាញ់មួយតែមិនភ័យព្រួយខ្លាចមានថ្ងៃប្រែ ដីស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវ៉ាខ្ញុំថាមិនធ្វើការស្អីកើតទេមានមនុស្សប្រុសមកកាត់ខោអាវតាមស្លាញ់ដកកន្លែងម៉ាប់នេះសบายចិត្តអត់ម៉ែម៉ែមានរឿងអីហ្នឹងនាងនេះបានយកអាតោយកចុះមកជន់ ហើយបន្ទាប់មកមីងក៏ស្ដីឲ្យនាងក៏យកឆ្នាំងអ៊ុតយកយកមកអ៊ុតដៃមីង